តាមដែលសេចក្តីប្រតិកម្មរបស់ខ្ញុំកណាបាន ស្ដាប់ទៅតាមលោកប្អូនលីតន្តឹងរាយការណ៍មកអ្វីដែលរដ្ឋអំណាចនៅដំណើរស្រុកជញួរខេត្តឃ្លាំងកម្ពុជាក្រមនឹងបានចែងឡើង7ខហើយយកមកបង្ខំឲ្យប្រជាពលរដ្ឋខ្មែរក្រមដែលជាចាស់ចាស់ហ្នឹង ចុះហត្ថលេខាដើម្បីបង្ខំកូនចៅហ្នឹងមិនអោយធ្វើអំពើអ្វីប្រឆាំងនៅរដ្ឋាភិបាលខ្ញុំបើករណីគ្រាន់តែធ្លាប់បានសិក្សានៅច្បាប់ដែលហៅថា UN DRIP ហ្នឹងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមមិនបានចាំមាត្រាប៉ុន្មានទេប៉ុន្តែក្នុងក្នុងនោះជនជាតិដើមមានសិទ្ធិសេរីភាពក្នុងការបញ្ចេញយោបល់ក្នុងការបញ្ចេញមតិ ជាពិសេសក្នុងការតាក់ទងនៅអ្នកបរទេសក៏តាក់ទងបានឆ្លងដែនក៏អាចក៏ឆ្លងដើមបាន អាចតាក់ទងបាន ហើយច្បាប់ហ្នឹងដូចលោកប្អូនលីតន្ទឹង មានប្រសាសន៍មកអញ្ចឹងថារដ្ឋាភិបាលវៀតណាមបានចុះអត្ថលេខាទទួលយល់ព្រមទទួលស្គាល់នៅក្នុង ថ្ងៃប្រកាស ច្បាប់នោះតែម្ដងគឺនៅថ្ងៃទី13ខែកញ្ញាខែ9ឆ្នាំ2007 ប៉ុន្តែពេលដែលទទួលស្គាល់ហើយនេះគ្រាន់តែទទួលថាអោះខ្ញុំទទួលស្គាល់ប៉ុន្តែมันយកមកប្រតិបត្តិអនុវត្តនៅក្នុង ប្រទេសរបស់ខ្លួនទេហើយដល់มันយកមក អនុវត្តប្រតិបត្តិក្នុងប្រទេសវៀតណាមជាពិសេសកម្ពុជាក្រមដែលជនជាតិដើមមានភាពច្រើនបំផុតបន្តពីជនជាតិយួនមកអញ្ចឹងទៅដែលនេះជាសាខាហៅថាទូទស្សន៍ KKCCTV នេះ តែយើងខ្ញុំកណាព្រះអង្គហើយនឹងបងប្អូនលីតន្ទឹងនឹងលោកគ្រូទៀតថេនហ្នឹងបានផ្សព្វផ្សាយនៅអ្វីដែលហៅថា UN Trip ហ្នឹងដើម្បីឲ្យយុវជនខ្មែរក្រមហ្នឹងបានជ្រួតជ្រាបហើយដល់ពេលយុវជនហ្នឹងបានជ្រួតជ្រាបទៅចាប់ប្រើ ចាប់ដើមធ្វើចលនាដើម្បីប្រើសិទ្ធិដែលខ្លួន បានដឹងឮទៅតាមសេចក្តីប្រកាសរបស់អង្គការជាតិស្តីពីសិទ្ធិជនជាតិដើមហ្នឹងហើយដល់អញ្ចឹងទៅរដ្ឋអំណាចវៀតណាមមិនត្រឹមតែ ជួយជ្រុំជ្រែងទេ ព្យាយាមបំបិតណាព្យាយាម ធ្វើយ៉ាងម៉េចឲ្យយុវជនហ្នឹងបាក់បបខ្លោបខ្លាចកុំឲ្យតវ៉ាផ្នែកខាងសិទ្ធិសេរីភាពអានេះបើយើង មើលទៅសម្លឹងមើលទៅ ក្នុងទស្សនៈវិស័យនៃច្បាប់សិទ្ធិមនុស្សជនជាតិដើមហ្នឹងវាវាប្រឆាំងនឹងមាត្រា មិនថាមាត្រាណាទេក្នុង46មាត្រាដែលច្បាប់ហ្នឹងគឺថាវាប្រឆាំងប្រឆាំងនៅដែលឆន្ទៈខ្លួនឯងបានចុះហត្ថលេខាហើយ តែมันបានយកទៅអនុវត្តដល់គេចាប់ផ្ដើមអនុវត្តខ្លួនឯងចាប់គម្រាមកំហែងធ្វើទុកបុកម្នេញអ្នកដែលយកទៅអនុវត្តពីព្រោះក្នុងការដែលណែនាំរបស់ KKCT TV ហ្នឹងมันមានណែនាំឲ្យទៅធ្វើបដកម្មប្រឆាំងអដើម្បីរំលំរដ្ឋាភិបាលវៀតណាមទេសុំឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងជួយយកចិត្តទុកដាក់ណាថែរក្សាជនជាតិដើមហ្នឹង ពីព្រោះអ្នកឯងបានមកកាន់កាប់យកទឹកដីរបស់ខ្ញុំហ្នឹងតាំងពីបារាំងចុះឆាថាលិខានៃសញ្ញាជាច្បាប់មួយផ្ទៃដីដែនដី21ខេត្តកម្ពុជាក្រមហ្នឹងឲ្យទៅរដ្ឋាភិបាលស្ដេចបៅដៃហ្នឹងកាន់កាប់រហូតមកតាំងពីបៅដៃដល់ដល់ណែពីរនធាវ វៀងវាំងឃីវកៅកៃរហូតដល់ណែឆ្នាំ75ហ្នឹងកុំមុនីយួនវាយយកបានវៀតណាមខាងត្បូងមានដីកម្ពុជាក្រោម21ខេត្តហ្នឹងក៏រត់តែធ្វើទុកបុកម្នេញខ្មែរក្រោមហ្នឹងមិនអោយមានសិទ្ធិសេរីភាពក្នុងការតវ៉ាប៉ុន្តែសប្តាហ៍ថ្ងៃនេះខ្មែរក្រោមវាបានមកដល់បរទេសនឹងច្រើនមានការសិក្សារៀនសូត្រពិចារណារឿងច្បាប់នឹងចេះដឹងដើម្បីបញ្យល់ឲ្យខ្មែរក្រមដែលនៅនៅដែនដីកម្ពុជាក្រមទាំង21ខេត្តហ្នឹងបានជ្រាប ដល់ពេលជ្រាបហើយយកមកអនុវត្តហ្នឹងចាប់ផ្ដើមចាប់ផ្ដើមធ្វើការធ្វើទុកបុកម្នេញគ្នាអារបៀបគេហៅថាច្បាប់ហ្នឹងមិនមានជាច្បាប់ធរមាននៅ ក្នុងផ្លូវការដែលចេញនៅក្នុងធម្មនុញ្ញតាមខ្ញុំយល់ណានេះមិនមាននៅក្នុងធម្មនុញ្ញរបស់របស់វៀតណាមទេនេះជាច្បាប់ហ្នឹងអាច្បាប់តាមអាលែងឯកជនណាគេហៅឯកតោភាគីធ្វើនៅឃើញទៅចេញមកដើម្បីគម្រាមគម្រាមអ្នកដែលតវ៉ាអីអីហ្នឹងកុំអោយចេញ ហើយបើអញ្ចឹងទៅបានន័យថាវាទៅជាគេហៅ អង់គ្លេសថា dictatorship គឺថាលទ្ធិដែលផ្ដាច់ការបំផុតសួរថារដ្ឋាភិបាលវៀតណាមចង់ធ្វើផ្ដាច់ការដោយលោកពូទីនឬអត់ដែលដែលមកឈ្លានពានយកទឹកដីកម្ពុជាក្រមកាន់កាប់ហើយប្រជាពលរដ្ឋយកទឹកយកដីចែកដីធ្លីគេប្លន់យកទឹកដីហើយទៅចែកឲ្យប្រជាជនខ្លួនឯងអាហ្នឹងនៅក្នុង UN រៀបច្បាប់ហ្នឹងក៏ត្រូវតែសងជំងឺចិត្តបើសិនជាសងដីទឹកមិនបានមកវិញត្រូវតែមាន ជំរឿចិត្តណាមួយសងជារបៀបជាលុយឬជាអីមួយដើម្បីឲ្យអ្នកជនជាតិដើមហ្នឹងគេមាន បានទទួលនៅផលអ្វីដែលរដ្ឋាភិបាលរឹបអូសយកពីគេនោះអាហ្នឹងច្បាប់នៅក្នុង UN Dream ហ្នឹងក៏មានដែរហើយឥឡូវហ្នឹងគ្រាន់តែប្រជាពលរដ្ឋយុវជនខ្មែរក្រមតស៊ូតវ៉ាក្នុង ក្នុងមតិដើម្បីធ្វើអ្វីដើម្បីឲ្យស្គាល់ថាអូខ្ញុំជាខ្មែរក្រមបង្ហាញនៅអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរក្រមចង់ឲ្យពិភពលោកឃើញហើយឲ្យរដ្ឋាភិបាលវៀតណាមដឹង ហុចបើអ្នកចង់បានសុខចង់ហាម5មិនអោយខ្មែរក្រមធ្វើអ្នកទទួលស្គាល់សិទ្ធិខ្មែរក្រមជាជនជាតិដើមមកហ្នឹងហើយអោះបដល់អ្វីអ្វីដែលអ្នកឯងយល់របស់គេហ្នឹងផ្សងមកតាមជំងឺចិត្តខ្លះមកដើម្បីឲ្យស្របតាមអាច UN DRIP ហ្នឹងច្បាប់ហ្នឹងឲ្យស្របតាមច្បាប់ហ្នឹងឲ្យស្របតាមច្បាប់ហ្នឹងអានេះខ្មែរក្រមលេចង់បានអីទៀតទេឲ្យតែបានសុខហ្នឹងខ្ញុំមិនចង់បានអេក្រេតទេខ្ញុំចង់បានសិទ្ធិសេរីភាពក្នុងនាមជាខ្មែរក្រមតវ៉ាដើម្បីសិទ្ធិសេរីភាព អុយតែឯងបំបត្តិមិនអុយឡើងតវ៉ាមិនអុយអីអាហ្នឹងជាច្បាប់មិនដឹងជាច្បាប់ប្រៃផ្សាយមកពីចំណត់ណាមិនឯងធ្វើចេញមកដល់ខ្លួនឯងអញ្ចឹងវាវាមិនត្រឹមត្រូវតាមតាមលក្ខណៈមនុស្សធម៌ដែលជាប្រទេសមួយគេ មានសិទ្ធិសេរីភាពចង់បានគេឈ្មោះនៅបរទេសឲ្យគេទទួលស្គាល់ពិភពលោកថាជាប្រទេសមួយត្រឹមត្រូវប៉ុន្តែខ្លួនឯងទៅលោបច្បាប់រាតត្បាតធ្វើបុកធ្វើទុកបុកម្នេញដល់ជនជាតិដើមជាពិសេសគឺជនជាតិដើមខ្មែរក្រមនឹងម្ដង ដែលយើងមានវត្តមាន7 8លានអ្នក នៅកម្ពុជាក្រោមសពថ្ងៃនោះរងទុកវេទនាទាំងប្រសង់ទាំងទាំងក្រហោះទាំងណែប្រជាពលរដ្ឋធម្មតាបើប្រសង់ទេបំបត្តិមិនអោយរៀនសូត្រអ្វីដែលខ្លួនចង់រៀនហ្នឹងអត់អោយរៀនទេសាលាណាចង់បើកសាលាឲ្យត្រឹមត្រូវចង់បង្ហាត់សិស្សអីត្រឹមត្រូវហ្នឹងសុំច្បាប់តវ៉ាគ្រប់បែបយ៉ាងសួរតាពីមុនមកមានចាំសុំច្បាប់អី បើអ្នកឯងឲ្យខ្ញុំរៀនសូត្រត្រឹមត្រូវខ្ញុំមានធ្វើខុសអីគ្រាន់តែរៀនសូត្រអក្សរសាស្ត្ររបស់ខ្ញុំតើប្របីនៃទំនៀមទម្លាប់ជាពិសេសក្នុងក្បួនខ្នាត ពុទ្ធសាសនាពួកអ្នកឯងមកមករំលោភមកហាមប្រាមធ្វើឲ្យសុំច្បាប់ចែកចោះសូមតែសុំសល់សាលាឆោទៀនក៏បានណាអាហ្នឹងដូចជាភូមិកំរែងសង់សាលាឆោទៀននោះក៏ហាមដែរពួកជិះវត្តលោកជួនផ្សេងផ្សេងជុំវិញមិនបានមិនហាមទៅតែឯងបង្កើតបានឯខ្មែរក្រមអ្នកឯងហាមអ្នកឯងចង់ធ្វើអីហ្នឹងតែចេតនារបស់របស់អ្នកឯងចង់ធ្វើអី ចង់បំបត្តិពូជសាសខ្មែរក្រមឬយ៉ាងម៉េចអញ្ចឹងបានថាបើរដ្ឋាភិបាលវៀតណាមចង់បានសុខចង់បានសន្តិភាពជាមួយខ្មែរក្រមត្រូវចែកកម្លេចត្រូវចែកកម្លេចត្រូវតែផ្ដល់នៅអ្វីដែលជាខ្មែរក្រមបានទទួលសិទ្ធិហ្នឹងចូលសុំឲ្យខ្មែរក្រមមានសិទ្ធិពេញលេញជាម្ចាស់ទឹកម្ចាស់ដីអាហ្នឹងវាត្រឹមត្រូវហើយតែអ្នកឯងមិនអោយហើយអ្នកឯងចិត្តតែហាមខត់ហាមខត់កុំអោយខ្ញុំធ្វើ អាការនៃឯងព្យាយាមសង្កត់គៀបសង្កត់ខ្លាំងកាលណាអាយុវជនដែលមានការតស៊ូវាចិត្តតែមានការបំរះតឹងអានឹងជាធម្មជាតិអានឹងភាសាអង់គ្លេសគេថា the more pressure the more resistance ណាឯងគៀបសង្កត់ខ្លាំងកាលណាអាការរើបំរះនឹងចិត្តតែខំរើចេញឲ្យទៅរួចដើម្បីបាននៅអ្វីដែលគោលបំណងចង់បានតែខ្ញុំមិនមានចង់បានណែទឹកដីឯករាជ្យមកវិញទេព្រោះណែឯងរស់នៅជាមួយខ្ញុំនឹងរាប់នេះឆ្នាំមកហើយ ប្រជាជនឯងច្រើនជាងខ្ញុំទៀតនៅឆ្នាំឯងមានមានមកក្រោយទទួលបានផលអើទទួលបានផលច្រើនជាងដីទឹករបស់ខ្ញុំយកអស់អើយកយករបស់ខ្ញុំអស់ទៅកាន់កាប់រួចបំបត្តិសិទ្ធិរបស់ខ្ញុំទៅជាជនជាតិដើមហ្នឹងអាហ្នឹងជារឿងមួយមិនត្រឹមត្រូវហើយច្បាប់7ខហ្នឹងអាហ្នឹងជាច្បាប់គេហៅថាច្បាប់ ច្បាប់អាហ្នឹងឆៅចេញមកពីខ្លួនឯងណាហ្នឹងហ្នឹងមិនចូលក្នុងធម្មនុញ្ញរបស់វៀតណាមទេរដ្ឋសភាណាហ្នឹងហើយបើសិនតែចូលក្នុងធម្មនុញ្ញរបស់វៀតណាមអង្គការសហជាតិមើលឃើញថាអូវៀតណាមធ្វើចេះមិនត្រឹមត្រូវទេអញផ្ដាច់សេដ្ឋកិច្ចជំនួយវៀតណាមមិនជួយទៀតទេអាហ្នឹងនេះបើថាកូនចៅនោះវាធ្វើអញ្ចឹងហើយមិនបានរដ្ឋាភិបាលធំធំមិនមើលថាកូនចៅណាធ្វើអញ្ចឹងព្រោះច្បាប់ហ្នឹងមិនឃើញបុគ្គលណាមួយសញ្ញាចេញជាធរមាននោះឡើយទេ ដូច្នេះជារឿងមួយមិនត្រឹមត្រូវទៅបំពេញអ្វីដែលដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋជនជាតិដើមហ្នឹងដែលមានដែលខ្លួនឯងបានចោះហត្ថលេខាទទួលស្គាល់ហើយសូម្បីតែច្បាប់សិទ្ធិមនុស្សទាំង30មាត្រាហ្នឹងក៏ទទួលស្គាល់ដើម្បីយកមកអនុវត្តក្នុងភូមិស្រុកក្នុងក្នុងប្រទេសជាតិហើយដើម្បីពង្រីកថាឲ្យប្រទេសវៀតណាមជឿលឿនមិនចង់ឲ្យអ្នកណាមួយមកធ្វើវិធានសនាខ្មែរក្រមតែចលនាសូម្បីតែសហព័ន្ធសពថ្ងៃហ្នឹង មិនមានធ្វើវិធានសនាដើម្បីបំបែកខ្មែរក្រមចេញពីវៀតណាមទេប៉ុន្តែធ្វើចលនាដើម្បីឲ្យខ្មែរក្រមបានទទួលនៅអ្វីដែលជាសិទ្ធិសេរីភាពក្នុងនាមជាជនជាតិដើមមានស្មើគ្នាព្រោះជាពិសេសទៅទៀតអ្វីដែលដែលរដ្ឋាភិបាលវៀតណាមដកហូតយកមកពីខ្មែរក្រមនឹងគួរតែ សងជាជំងឺចិត្តទៅវិញដើម្បីឲ្យខ្មែរក្រមម្ចាស់ទឹកម្ចាស់ដីនឹងបានទទួលផលខ្លះមិនមានតែឯងមកប្លន់យកទឹកដីរបស់ខ្ញុំហើយជីជន់ជីជន់គៀបសង្កត់ខ្ញុំមិនអោយរើរួច ថ្ងៃណាមួយទៅកុងតែខ្ញុំរើរួចតែឯងធ្វើអញ្ចឹងក៏មិនត្រឹមត្រូវតែឯងមិនបានសុខទេបើសិនឯងធ្វើអញ្ចឹងអាហ្នឹងបើនិយាយធម៌ពុទ្ធវិញក៏ក៏មិនត្រឹមត្រូវដែរតែឯងមកលួចប្លន់របស់គេហើយមកគៀបសង្កត់គេអាងតែឯងមានសត្រាវុធគ្រប់បែបយ៉ាងដើម្បីប្រហារគេពេលណាក៏បានហួយសួរថាអ្នកហ្នឹងមិនបានសុខទេឯងបានសុខឬអត់អត់ទេបើសិនជាប្រជាពលរដ្ឋខ្មែរក្រម7 8លានអ្នកមិនបានសុខសួរថាឯងជាជាជាអ្នកកាន់កាប់ខ្ញុំនឹងឯងបានសុខអត់ថ្ងៃណាមួយឯងត្រូវវិញ អានេះអានេះជាអំពើមួយមិនយុត្តិធម៌នៅក្នុងសង្គមរបស់របស់មនុស្សជាតិណាអានឹងកណ្ដាលកណ្ដាលសូមមានយោបល់ប៉ុណ្ណឹងហើយសូមឲ្យខ្មែរក្រមនឹងកុំឲ្យមានការຕົកស្លុតនៅអ្វីមួយគេគេសង្កត់ទៅទៅត្រូវតែមានស្មារតីឲ្យរឹងមាំឡើងអ្វីដែលគេយកមកបំពេញនៅលើច្បាប់អន្តរជាតិហ្នឹងมันជាมันជាអំពើមួយដល់ត្រឹមត្រូវទេភាពយុត្តិធម៌ត្រូវតែមានដល់មនុស្សលោកគ្រប់រូបត្រូវតែបានទទួលដោយការតវ៉ាត្រឹមត្រូវទៅតាមផ្លូវច្បាប់